នមោតស្សៈភវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភវតោរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំបកករណាទាំង3ព្រះអង្គក៏សូមប្រាសព្វនមស្ការទឹកដៅនៅជុំ3នៃបត្រីរដ្ឋ មានព្រះពុទ្ធរតនៈបឋមរតនៈបសង្ឃរតនៈដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាក្រិតហើយអង្គមចំពោះប្រធរទាំង84000បឋមខណ្ឌដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាក្រិតហើយអង្គមចំពោះព្រះសង្ឃទាំងពីរប្រការមានព្រះរយៈសង្ឃមួយនិងព្រះសមត្ថសង្ឃមួយដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា មួយលើធ្វើនៅសមត្ថភាពរាប់អានយមញាតពុទ្ធបរិស័ទក៏ដូចជាញោមគ្រូអាចារ្យជាមេអតេនៅក្នុងការដឹកនាំបំពេញកិច្ចពិធីបន់បច្ច័យ4ចម្រើនវិជនប្រព្រឹត្តទៅដល់ល្អដោយសេចក្តីរាប់អាននៅ ក្នុងព្រះធម៌ធ្វើនៅសេចក្តីរាប់អានពុញញាតពុទ្ធបរិស័ទ សាសនិកជនប្រុសស្រីសម័យដើមទៀនប្រធានម្ចាស់បុណ្យគ្រប់រូបទាំងអស់ដោយសេចក្តីរាប់អាននៃក្នុងពធមិនលើធ្វើនៅសេចក្តីរាប់អានពលលោករដ្ឋអំណាចអញ្ញាធិដណ្ដីមន្ត្រីវិជ្ជាគ្រប់ឋានៈក្រមដោយសេចក្តីរាប់អាននៅក្នុង ប្រធអញ្ចឹងទីតីនៅក្នុងបទនមស្ការនេះញាមញាតពុទ្ធបរិស័ទ នឹងមានការសម្ដែងនៃប្រធោទេសនាជាបែបបទបឋមសង្កេយនីក្រេ3មានព្រះអរិយកាសពមានព្រះអកបល័យនិងមានព្រះអនន្តអញ្ចឹងមិនຕົកពេលវេលានេះឲ្យរង្កិលទៅមុខតទៅទៀតទេញោមញាតចពុតបរិស័ទឃើញថាញោមញាតពុតបរិស័ទនឹងកំពុងតែពិសាបបរលាយជាមួយទឹកភ្លៀងណា ហ្នឹងហើយហើយញោមញោមខ្លះហ្នឹងក៏ត្រូវទឹកភ្លៀងហើយ ដល់ត្រូវទឹកភ្លៀងអញ្ចឹងមើលទៅរៀងសតុំសតុំទាំងអស់គ្នាញោមហើយអាភាពហ្នឹងក៏ត្រូវដូចតែញោមអញ្ចឹងដែរហើយកណាមចាស់គ្រូនៅខាងស្ដាំដៃហ្នឹងគឺ លោកនឹងជាប់ភារកិច្ចសម្ដែងបុណ្យសពនៅក្រាងកញ្ចោទៀតញោម ហើយចេះតែតែមកដឹកគុណចប់ឲ្យនៅចប់ឲ្យនៅតែចប់ឥឡូវហើយម៉ោង10ចប់ឥឡូវហើយហ្នឹងហើយបើគាត់មកដល់ភ្លៀងណាញោមហើយដល់មកភ្លៀងអញ្ចឹងអង្គុយមើលមុខញោមញោមញោមមើលមុខលោកស្អែកដែរណាញោមហ្នឹងហើយបានឃើញប្រភ័ក្រគ្នាហ្នឹងគឺពេញតែម៉ោងហ្នឹងញោមអង្គុយមើលជាង1ម៉ោងហើយញោម ឥឡូវហ្នឹងគឺដល់ពេលវេលាក្នុងការសម្ដែងពធទេសនា នៅក្នុងពិធីបុណ្យបច្ច័យ4ចម្រើនវិជនតែកូនប្រុសកូនស្រីទាំងអស់គេមានធ្វើជូនចំពោះឧបាសិកាដែលត្រូវជាម្ដាយដែលមានបជនរស់នៅសប្តាហ៍ថ្ងៃអញ្ចឹងនៅក្នុងគណៈពេលនេះញោមញាតពុទ្ធបរិស័ទក៏មានការតែងតាំងនៅក្នុងការសម្ដែងវធទេសនា ដើម្បីកុំឲ្យញោមញាតពុទ្ធបរិស័ទនឹងយល់ច្រឡំថាកណ្ដាលម្ចាស់ឬក៏គុណម្ចាស់ទាំង3ព្រះអង្គនឹងឡើងមកលើគ្រែសម្ដែងប្រងគ្នាអញ្ចឹងអត់មានការសម្ដែងប្រធរទេសនានឹងព្រមគ្នាទេញោមញាតពុទ្ធបរិស័ទក៏មានការសម្ដែងជា បែបបទបឋមសង្កេយនីឬក៏សង្កេយនីក្រេ3 ចឹងកដាគុណម្ចាស់ដែលនៅខាងឆ្វេងដៃញញាតពុទ្ធបរិស័ទនឹងឯស្គាល់ប្រភពលោកឯងលោកមកដល់ក្រែលោកពូលប្រាប់បច្ចេះលោកគ្រូខ្ញុំកណាមួយឆ្នាំទេបានមួយក្រែភ្លៀងទៀតញោមអញ្ចឹងយោមណាថាមុនលោកនឹងមុនឲ្យបានច្រើនក្រែទៅកុំឲ្យមុនមួយក្រែលេងភ្លៀងលោកពូលអញ្ចឹងញោមតាំងពីបួសមកលបងអើយ តំទិញមួយក្រែហ្នឹងភ្លៀងទៀតហ្នឹងហើយហើយក្រែ3ហើយមិនទាន់បានសួងបែកញើសជូតញើសរហូតបាត់ហើយយមដឹងអាម៉េចអាម៉ាទេយមតាមមើលទៅមើលទៅដោយមរិជិបមរិជិបវិញយើងបែកយើងពេញផ្ងាអស់ហើយខ្ញុំមិនទាន់បានសួរអីមួយម៉ាត់ផងហ្នឹងឥឡូវហ្នឹងសូមបាយប្រភៈរតៈញោមយាតពុទ្ធបរិស័ទកណាពូនម្ចាស់គង់នៅខាង ឆ្វេងដៃគឺតែងតាំងខណ្ឌកនាមទូនទីជាព្រះឧបល័យអធិមានទូនទីសំដែងនៅគម្ពីរវិន័យ3ដកចឹងក៏សូមកដាគុណម្ចាស់ទទួលទៅដោយតណ្ហៃភាពហើយស្គាល់លោកនៅញោមញោមស្គាល់ព្រះអង្គនៅទេក្រេខាងលិចហ្នឹងស្គាល់ណាជឿថាញោមស្គាល់តែស្គាល់មិនទាន់ច្បាស់ ឥឡូវថ្ងៃហ្នឹងច្បាស់ហើយញោមហ្នឹងហើយច្បាស់ហើយហើយចាំមើលសូរសៀងសំរៀងព្រះវិចារហ្នឹងវាផ្អែមទៅរោគវិសាយ៉ាងណាទៅញោមមើលតែបែកញើសខ្លាំងខ្លាំងធម្មតាទេញោមហ្នឹងហើយអញ្ចឹងនឹងតែងតាំងជាឧបល័យអញ្ចឹងអត់មានការបកែកប៉ុណ្ណឹងអីទេសូមទទួលទៅដោយតណ្ហៃភាព ហើយកណ្ណាគុណម្ចាស់ដែលគង់ខាងស្ដាំដៃនេះញោមញាតពុទ្ធបរិស័ទញោមស្គាល់ហើយណានឹងមានពនាមមកៈបញ្ញោសតរ៉េតបគ្រូចៅអធិការវត្តថ្មីដងតុងក៏ជាសមុធស្រុកថ្ពងអញ្ចឹងតែងតាំងទូនាទីពីគម្ពីរគឺសតន3ដក និងព្រះអភិធម្ម3ដកចឹងសូមបកណាគុណម្ចាស់មានការទទួលទៅដោយតណ្ហៃភាព ហិច្មាភាពនេះមិនបាច់ទេសនាមអីទេញោមនឹងថ្ងៃថ្ងៃមុនទឹកមកតំណឹងដែរទេញោមដឹងតំណឹងឯងប្រហែលជាតំណឹងហើយហ្នឹងហើយឲ្យជាប់ខាងលិចណាញោមហ្នឹងហើយជាប់ខ្សែស្រឡាយចិនគេដែរញោមទៅមកសាភុំថ្មីញឹកញឹកកាត់ចិនគេដែរអាត្មាហ្នឹងហើយហើយលោកគ្រូខាងកើតនៅផ្សារគេដែរដូចអត់មានកាត់អីសោះហ៎ញោមហ្នឹងហើយ នៅផ្សាងគេដែរដូចជាមិនកាត់អីសោះខ្ញុំមិនដឹងចង់កាត់ទៅរកស្រុកលិចយ៉ាងម៉េចក៏មិនដឹងឯងច្បុលហ្នឹងបងអាត្មាណត់នៅ ក្បែរផ្សារតែដូចចង់កាត់ផ្សាងគេតែងតិចហ្នឹងខ្ញុំហើយលោកគ្រូនៅក្បែរដែរដូចអត់មានកាត់អីតិចតែហ្មងខ្ញុំអត់មាននិមន្តលោកនឹងតកងដើម្បីស្រោចសគន់បរិដកក្អែលឲ្យបន្តិចទេរកកាត់ហ្នឹងហ្នឹងហើយហើយអាភាពហ្នឹងយមញាតពុទ្ធបរិស័ទក៏មានការ និមន្តមកអំពីវត្តវណ្ណៈរង្សីហៅវត្តសំរោងស្ថិតនៅក្នុងឃុំមនោរមសពងខេត្តកំពង់ស្ពឺថ្ងៃតែងតាំងដាក់ងារខ្លួនឯងជាព្រះអរិយកកាសពមានតួនាទីសាកសួរជាប់តាក់ទងទៅលើគម្ពីរទាំង3បទមានវិន័យ3ដកនិងសតន្ត13ដកនិងព្រះអភិធម្ម13ដក អញ្ចឹងការតែងតាំងរៀបរាប់ដាក់នាមមកប៉ុណ្ណេះញោមញាតពុទ្ធបរិស័ទក៏រមែងស្ដាប់បានជ្រួលជ្រាបនិងដើម្បីមានការប្រកាសដើម្បីសម្ដែងប្រធរចែកជូនទៅដល់ញោមញាតជាពុទ្ធបរិស័ទជាទីសន្តាប់អញ្ចឹងនៅក្នុងឱកាសពេលវេលានេះឃើញថាជាប្របីឧត្តមមហាប្រសើរដល់ពងពួរ សម្រាប់កូនប្រុសកូនស្រីឬក៏ត្រូវជាម្ដាយជាមាតាដ៏ល្អក្រៃលែងសម្រាប់កូនប្រុសកូនស្រីដែល មានការចិញ្ចឹមបីបាច់ទោះបីជាលំបាកលំបិនយ៉ាងណាក្តីតែងតែមានការចិញ្ចឹមកូនប្រុសស្រីទៅដោយធម៌ដ៏ល្អដ៏ប្រសើរនេះមានការຕົកដាក់ទំនប់បំរុងកូនប្រុសកូនស្រីទាំងអស់ឲ្យបានសុខបាន ចម្រើនគ្រប់គ្នាហើយឥឡូវនេះកូន ប្រុសស្រីទាំងអស់ គាត់តែងតែមានការនឹករលឹកឃើញនៃឧបការៈគុណរបស់អ្នកម្ដាយដែលគាត់បានចិញ្ចឹមដើម្បីរក្សាកូនប្រុសស្រីក៏ដូច្នោះហើយអញ្ចឹងបានជាកូនប្រុសស្រីទាំងអស់គាត់មាន នៃធម៌ដ៏ល្អដើម្បីជាកតបកិច្ចជាទូនាទីរបស់កូនប្រុសជាទូនាទីរបស់កូនស្រីដើម្បីធ្វើនៅទឹកដីល្អធ្វើពិធីបន់បច្ច័យ4ដើម្បីតបនឹងគុណចំពោះលោកអ្នកដ៏មានគុណ អញ្ចឹងការដែលយើងធ្វើនេះជាឧត្តមមហាប្រសើរវិសេសវិសាលណាស់ញោមញាត ជាពុទ្ធបរិស័ទបើសិនជាកូនប្រុសកូនស្រីឯណាមួយបានគោរពធ្វើសក្តីល្អចំពោះមេត្តាចំពោះបិតាក៏ដូចស្នោះឲ្យស្មោះតែជាកូនមេម្ដាយជាកូនមេឪពុកហើយ បានន័យតកូននឹងឯងមានធម៌ដ៏ប្រសើរមានធម៌ដ៏វិសេស អាចពិចារណាអំពីគុណតម្លៃជីវិតរបស់មេត្តាបិតាដូចជាគ្រូអាចារ្យបានប្រកាសខាងដើម គ្រាន់តែលោកមកដល់នឹងឃ្លៀងឲ្យយើងឃ្លៀងឃើញឲ្យយើងរត់ប្រពេកប្របាច់ខ្វែងដៃខ្វែងជើងនឹងគ្រាន់តែឃ្លៀងប៉ុណ្ណឹងផងកន្លះម៉ោងប៉ុណ្ណឹងផង ហើយចោះម្ដាយយើងការចិញ្ចឹមយើងទំនប់បំរុងយើងចង់ដើមយើង តាំងពីនៅ ក្នុងពោះរហូតប្រសូតចេញអំពីផ្ទៃរហូត ទុកដាក់កាត់សម្លៀកបំពាក់តែងបិចតែងសភៅដឹកដៃកូនជូនទៅ សិក្សាគ្រប់បែបយ៉ាងតាំងពីរៀនតាំងពីពុទ្ធសាសនាក្តីអាណាចក្រពុទ្ធចក្រក្តីមេត្តាបិតាតែងតែមានការ ដឹកនាំកូនប្រុសស្រីទាំងអស់ដើម្បីឲ្យទទួលយកនៃ ចំណេះដឹង បន្ទាប់អំពីលោកឪពុកនិងអ្នកម្ដាយ អញ្ចឹងលោកឪពុកអ្នកបដាយនឹងឲ្យជាគ្រូដ៏ស្នើបជាគ្រូដ៏ពិសេសសម្រាប់កូនប្រុសស្រីទាំងអស់មានការបង្ហាត់បង្រៀនបញ្យលអំពីសក្តីអាក្រក់ប្រាប់អំពីសក្តីល្អឲ្យកូនចេះដឹងខុសឲ្យកូនចេះដឹងត្រូវឲ្យកូនរស់ក្នុងស្រុកក្នុងភូមិយ៉ាងម៉េចបានសុខកូនធ្វើយ៉ាងម៉េចបានសុខកូនធ្វើយ៉ាងម៉េចបានចម្រើនអញ្ចឹងមេដានឹងគាត់តែងតែមានការបង្កាសប្រាប់ចំអល់ប្រាប់ចំ ទាំងអល់ទឹះដៅសັບបែបយ៉ាងទៅដល់កូនប្រុសស្រីទាំងអស់នោះ ដើម្បីចង់ឲ្យកូនមានការរស់នៅប្រព្រឹត្តទៅមានការរីចម្រើននៅក្នុងសង្គមគ្រួសារអញ្ចឹងគាត់ចែកអវ័យអវ័យនឹងគឺដោយមិនគិតអំពីការលំបាកអត់មានគិតអំពីការនឿយហត់ឬក៏ត្រូវជាមានការ ខ្វះខាតទៅដោយប្រាក់ខ្វះខាតទៅដោយបច្ច័យ4ខ្វះខាតទៅដោយបាយទឹកនំចំណីត្រីសាច់អីយ៉ាងណាទេញោមញាតជាពុទ្ធបរិស័ទគាត់តែងតែខំរករបស់នោះដើម្បីយកមកឲ្យកូនប្រុសស្រីបានទទួលទានដើម្បីឲ្យកូនប្រុសស្រីនឹងឯងបានបរិភោគដើម្បីឲ្យកូនប្រុសស្រីទាំងអស់នឹងឯងរស់ទៅដោយបាននៅសេចក្តីសុខ អញ្ចឹងក្រៅដែលយើងរស់បាននៅសក្តីសុខអំពីឪពុកបានទូលមានអំពីម្ដាយបានទូលមានយើងនឹកឃើញត្រង់ចំណុចហ្នឹងទើបយើងខំប្រឹងធ្វើប្រម៉ែប្រមូលបងប្អូនគ្រាន់តែឈ្មោះមកពោក្រាមមិនមិនឈ្មោះជាង20នាក់ហើយញោមញោមស្រីប្រហែលជាបានបុតនឹងច្រើនណាស់ញោមហើយញោមប្រមាណអ្នកទៅបុតនោះឃើញមកពោក្រាមហ្នឹងចូលជាង20ដែរខ្ញុំច្រើនមែនតើណា ហ្នឹងអត់ហ៊ានអានទេអាត្មាថាទុកឲ្យលោកគ្រូអានទៅច្រើនណាស់ញោមអាត្មាចាំលោកគ្រូឯងបញ្ញាប់អញ្ចឹងអានឈ្មោះឲ្យអេវ៉ាំងតែហ្មងញោមហើយឈ្មោះច្រើនពេកញោមគាត់ថាអានហ្នឹងកន្លះម៉ោងថាចាំលោកគ្រូអានហើយអេវ៉ាំងតែហ្មង អញ្ចឹងនេះហើយជាសក្តីល្អរបស់មេត្តាសក្តីល្អរបស់បៃតាហ្នឹងឯងអញ្ចឹងកូនហ្នឹង គឺនឹកឃើញត្រង់ចំណុចហ្នឹងបានប្រម៉ែប្រមូលញាតិមិត្តបងប្អូនទាំងអស់រួបរួមសាមគ្គីជាធ្លុងមួយដើម្បីធ្វើបន្តបចំពោះអ្នកដ៏មានគុណឥឡូវនៅក្នុងឱកាសនេះអនុថែមនាលឧបល័យនេះ ការសោកបងនឹងមានចង់ឲ្យឧបល័យអូនមានការសម្ដែងជាប់តាក់ទងទៅលើបទប្រះវិន័យវិន័យវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាវិន័យវិន័យហ្នឹងជាភាសាអវ័យប្រែជាខែមខែមរៈភាសា មានន័យមានអត្តន័យនឹងដូចម្ដេច ហើយវិន័យនេះព្រះ សម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថា បើសិនជាបំរួញឲ្យខ្លីនៅប៉ុន្មាន ហើយបើឲ្យខ្លីតទៅទៀតនៅប៉ុន្មានអញ្ចឹងចូលឲ្យឧបល័យមានការសម្ដែងជាប់តាក់ទងទៅលើបទប្រាវិន័យលៃឲ្យញោមញាតិ ពុទ្ធបរិស័ទជាបញ្ញាតិកាម្ចាស់ដើមទៀនប្រធានម្ចាស់បនបានស្ដាប់យោចូលចិត្តផងសូមរតនានិមន្តវិសិជ្ជនីអ្នកមធុរតនតយសាវន្ទាមីទូលព្រះបង្គំខ្ញុំបករណាសូមនមស្ការ ឧទ្ទិសដែលចំពោះប្រជុំ3នៃបត្រៃរវត្តគឺមានពុទ្ធរតនៈ1និងប្រធមរតនៈ1និងប្រសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាអំពី អង្គខ្ញុំបករណាហើយសូមនមស្ការចំពោះព្រះអរិយកាសពដែលជាធម្មាធិបតីក្នុងការសម្ដែងបឋមអវិសេសទេសនានេះសូមនមស្ការចំពោះព្រះអង្គគ្រូ អគ្គបញ្ញោសរេតដែលជាព្រះអនន្តហើយសូមនមស្ការចំពោះគុណម្ចាស់គ្រប់ព្រះអង្គដែលគង់ស្ដាប់ពធនិងជាព្រះនិកថេទាំង5ព្រះអង្គកណាហើយសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលមាន វត្តមាននៅទីនេះដុកដាក់ក្នុងអារម្មណ៍តិចណាញោមមិញពងភ្លៀងផងថាមកកុំឲ្យបែកញើសអាភ្លៀងហ្នឹងវាមិនតែជាក់ណាញោមអាភ្លៀងអត់ដែលភ្លៀងហ្នឹងភ្លៀងមកក្តៅតា ភ្លៀងមករត់តែក្តៅហើយញោមថ្ងៃនេះអាត្មាពិសេសបំផុតញោមដឹងមិនអត់អាត្មានឹងឈ្មោះប៉ុនផានិតញោមហើយព្រះអង្គគ្រូឈ្មោះប៉ុនសារីមញោមតាដូចគ្នាតកូលដូចគ្នាចម្លែកអត់ញោមតែមិនមែនបងប្អូនទេណា តកូលនឹងដូចគ្នាពិសេសអត់ញោមអត់អត់ដែលដឹងអាត្មាទើបនឹកឃើញថាតកូលលោកគ្រូដូចកណាដែរតើ ចឹងតកូលដូចគ្នាតែមិនមែនបងប្អូនទេខុសគ្នារៀងឆ្ងាយតិចញោមហើយមួយទៀតពិសេសមួយទៀតញោមអាត្មាបួសក្នុងពុទ្ធសាសនានេះបាន9ភាសាដែរហើយរៀងយូរហើយបួសប្រខុព្រះអង្គគ្រូសុតរេតជាអ្នកបំពេញឧបសម្បទាឲ្យហើយនាមបញ្ញត្តិហ្នឹងដូចព្រះអង្គគ្រូអក្យអក្យបញ្ញោដូចគ្នាញោមដូចគ្នាទៀតនាមបញ្ញត្តិហ្នឹងដូចលោកគ្រូទៀតពិសេសអត់ញោមចម្លែកអត់ ឈ្មោះខុសតែឈ្មោះឯណាតែបើនាមបញ្ញត្តិហេតុតកូលនឹងដូចព្រះអង្គគ្រូទាំងពីរអង្គញោមប៉ុន្តែមុខខុសគ្នាមុខអាត្មារៀងរៀងអាយុតិចប៉ុន្តែរៀងដូចចាស់មិនទេញោមចាស់អត់សំឡេងនឹងក៏ចាស់អាមុខក៏ចាស់បបាក់ញោមខំថាខំធ្វើម៉េចទៅនៅពេញយូរគេដែរខំនិយាយថាឲ្យខ្មែរឲ្យក្មេងតែអត់នៅតែចាស់នៅតែមុខចាស់អដែលចឹង ខ្ញុំកណាចូលរួមសម្ដែងនៅក្នុង ព្រះវិន័យញាតិញោមប្រហែលជាសួរតែម្ដងហ្នឹងឯងខ្ជិលសួរទៅសួរមកព្រោះព្រះអង្គគ្រូនោះប្រញាប់ដល់ហើយ គេទេមក3 4ដងហើយឥឡូវឥឡូវផ្ទេអីអូកណាអញ្ចឹងមួយមួយណាញោមអត់លែងបខំដបងថាបខំតែតែឥឡូវលែងបខំអញ្ចឹងខ្ញុំកណាសម្ដែងអំពីព្រះវិន័យម្ដងឮម្ដងអត់មិនទេនេះ ពងភ័យផងឈប់សំដែងបាត់លើដោយព្រះអរិយកាសសពបានថាអញ្ចឹងញោមមួយក្រេមួយឆ្នាំហ្នឹងមួយក្រេ3ហ្នឹងហើយភ្លៀងទៀតញោមមកសាមុនតិចទៅកុំឲ្យភ័យថ្ងៃក្រោយលែងភ្លៀងហើយឲ្យតែមុនអាត្មាម្ដងទៀតលែងភ្លៀងរហូតឲ្យតែបុនដឹងលែងភ្លៀងហើយតែមិនមែនរាំងភ្លៀងរហូតទេណាតែរាំងភ្លៀងរហូតហ្នឹងអាត្មាចង្រៃអន្តរធានណាញោមថ្ងៃក្រោយគេលែងឲ្យចូលស្រុកទៀតហ្នឹងថាចង្រៃមកអត់ភ្លៀង គេធ្វើស្រែធ្វើស្រូវឯងមកអត់ភ្លៀងមកអត់ភ្លៀងអាលាយគេអញ្ចឹងអត់ទេអត់ភ្លៀងតែពេលញោមធ្វើបន់នេះណាញោមអញ្ចឹងខ្ញុំកណាសំដែងពធដែលព្រះអរិយកាសពបានចោទសួរមកខ្ញុំកណាសួរអំពីវិន័យញាតិញោមវិន័យវិន័យជាភាសាអ្វីហើយវិន័យមានន័យសេចក្តីយ៉ាងណាវិន័យនេះវិន័យគឺជាភាសាសំស្ក្រឹតញាតិញោមវិន័យ បើជាភាសាបាលីអានថាវិនយៈវិនយៈញាតិញោមវិនយៈវិន័យហើយបើប្រែទៅខេមរៈភាសា ប្រែថានាំទៅញាតិញោមនាំទៅដោយពិសេសអានឹងប្រែប្រែតាមន័យខ្មែរបើប្រែតាមអត្ថកថាប្រែថាការទូមានកាយវាចាឲ្យល្អញាតិញោម វិន័យហ្នឹងគឺជាការទូមានកាយវិចារនឹងឲ្យល្អប៉ុន្តែនៅក្នុងព្រះវិន័យអត់ឲ្យទូ មានចិត្តទេអត់ប្រាប់ថាវិន័យហ្នឹងទូមានចិត្តទេញាតិញោមវិន័យទូមានតែកាយនិងវាចាកាយរបស់ញាតិញោមហ្នឹងហើយវាចាប៉ុន្តែចិត្តមិនអត់បានអត់ឲ្យឲ្យមានវិន័យចឹង មិនចិត្តនឹងអរត់អរីតពីតពីងាប់ទេ អត់ទេដោយសារបើសិនជាវិន័យបើសិនជាធ្វើខុសមានទោសញោមនៅក្នុងពុទ្ធសាសនាបើសិនជាធ្វើខុសមានទោសអញ្ចឹងអត់អាចអត់អាចអប់រំចិត្តបានទេចិត្តហ្នឹងគឺវា ចិត្តរបស់យើងហ្នឹងគឺលោតដូចស្វាអញ្ចឹងញោមម្ដងនេះម្ដងនោះបើថាក្មេងផងសាវាណាស់ញោមអើយតែបើជាងចាស់ចាស់រៀងអត់សូវសាវាប៉ុន្តែបើក្មេងហ្នឹងសាវាទៅសាវាមកណាញោម ម្ដងនេះម្ដងនោះគឺក្មេងអាហ្នឹងសាវាហ្មងអាហ្នឹងចិត្តអញ្ចឹង បើសិនជាព្រះសម្មាសម្ពុទ្ធបដៅថាវិន័យត្រូវតែអប់រំចិត្តហ្នឹងគឺមានទោសមុនគេហ្នឹងគឺព្រះមហាថែញោមព្រះរាជកាសសពហ្នឹងទោសមុនគេត្រូវមុនគេញោមមិនដឹងថាគិតហ្នឹងបច្ច័យបានម៉ានទេខុសបាត់ហើយហ្នឹងខុសមួយ បាត់ហើយញោមគិតរំពេហ្នឹងខិនខិនតែគិតហ្នឹងខុសអញ្ចឹង អត់ឲ្យអប់រំចិត្តបើសិនតែគិតខុសព្រះអរិយកាសពមុនគេហើយព្រះអនន្តអាត្មាក្រោយតែញោមអញ្ចឹងវិន័យគឺអប់រំកាយវិចារចិត្តហើយវិន័យបើសង្រួមព្រះអរិយកាសពសួរថាបើ សង្រួមឲ្យខ្លីមានប៉ុន្មានហើយឲ្យខ្លីទៀតមានប៉ុន្មានបើសង្រួមឲ្យខ្លីមាន5មាន5កម្ពីមានអតិកម្មੰបាចិត្តយ៉ាង មហាវៈកាំង ចលវៈកាំងនិងបរិវារាំងញោមមាន5កម្ពីអញ្ចឹងអអតិកម្មាំងប្រែថាទោសធ្ងន់ញាតិញោមទោសនៅក្នុងវិន័យគឺទោសធ្ងន់ជាងគេ គឺអតិកម្មាំងហ្នឹងគឺទោសធ្ងន់ហើយទី2គឺបាចិត្តយ៉ាងទោសស្រាលហើយទី3មហាវៈកាំងទោសធំចលវៈកាំងទោសតូច បរិវារាំងទោសនឹងរាយរងញាតិញោមទោសនឹងកតិកតិចកាកទោស ញោមកាក់ទូសគេលោកគេនិយាយកាក់ទូសអាហ្នឹងទូសកតិចកតិចញោមទូសរាយរងហៅកាក់ទូសចេះញោមព្រមត្រូវរឿងគាត់និយាយកាក់កាក់រងៃអាត្មាសំដែងកាក់ទូសមួយមើលកុំអើយស្ងាត់អញ្ចឹងនៅក្នុងព្រះវិន័យហ្នឹងគឺមាន5កម្ពីនឹងហើយព្រះអរិយកាសពសួរទៀតថាបើរួមឲ្យខ្លីទៀតមានប៉ុន្មានញាតិញោមវិន័យនេះបើរួមឲ្យខ្លីទៅទៀតនោះមាន2មានអាគារយៈវិន័យ និងអនាគារយវិន័យអាត្មាអត់ដឹងមិនខ្លួនឯងដែរញោមគ្រាន់តែអង្គុយស្ដាប់ធម៌ក៏បែកញើសដែរអត់អត់ដឹងមិនឯងគ្រាន់តែគង់ឲ្យតែអត់មានកង្ហាលអត់មានខ្សល់អីបន្តិចហ្នឹង ដឹងតែបែកញើសពិបាកមកញោមអត់ដឹងមិនដែរញើសហ្នឹងគេថាញើសសុខភាពល្អបើញើសអាត្មានេះមិនមែនញើសសុខភាពល្អទេញោមញើសហ្នឹងហូរមកក្លិនដល់គេអញ្ញាអញ្ញាយហ្មងញើសហ្នឹងដឹងឲ្យតែរៀង អត់មានខ្យល់អីបន្តិចដឹងតែបែកញើសខ្ជូកខ្ជូកខ្ជៀកខ្ជៀកមកពពថាភ័យទៀតតែមែនទេញោមសំបី តែរាល់ថ្ងៃហ្នឹងគង់ស្ដាប់លោកគ្រូទេសនាហ្នឹងក៏បែកញើសដែរលោកគ្រូថាអង្គហ្នឹងបែកញើសអង្គៀងក្អូលអង្គៀងក្អូលហើយបើអង្គុយអត់សុខដូចគេញោមដូចស្វាអញ្ចឹងម្ដងណេះប្រែណេះប្រែណោះប្រែណេះប្រែណោះបើគង់បាត់ជើងវិញតែ5នាទីញោមប្រែរហូតលោកគ្រូថាព្រះអង្គផលិតហ្នឹងធំពេក ប្រែចាស់ប្រែឡើងប្រែចាស់ប្រែឡើងឯងទេសនឹងងាកមើលលោករហូតរត់តែចំមិនតែលោកអើយសញ្ញាមិនរងៃមិនតែអាត្មាអើយសញ្ញាឲ្យខ្ញុំមិនអើយសញ្ញាថាអូគេទេមកអីហើយអត់ទេតាមពិតនឹងចុកជើងឯខ្ញុំចុកចុកឲ្យតែគង់តែ5នាទីនឹងស្ពឹកស្ពឹកខ្ញុំខ្ញុំស្រីស្រីចាស់ចាស់អាត្មាសរសើរណាបត់ជើងបានយូរអាត្មាក្មេងទៅ20ជាងខ្ញុំបត់ជើងវិញអត់បានយូរទេតែ5នាទីចប់ អញ្ចឹងព្រះវិន័យដែលរួមមកខ្លីនឹងមានពីរគឺមានអនាគារិយអាគារិយវិន័យនិងអនាគារិយវិន័យអាគារិយវិន័យបានដល់វិន័យដែលញាតញោមនឹងនៅគ្រប់គ្រងផ្ទះវិន័យដែលបានដល់អ្នកគ្រប់គ្រងផ្ទះគឺបានដល់ញាតញោមជាពុទ្ធបរិស័ទមានឧបាសកឧបាសិកាញាតញោមប្រុសស្រីទាំងអស់ហ្នឹងគឺវិន័យព្រះសម្មាសម្ពុទ្ធវិន័យបញ្ញត្តិហើយវិន័យមានពីរគឺមានអកិរិយវិន័យនិងអនាកិរិយវិន័យអញ្ចឹងបើនិយាយវិន័យ បើនៅក្នុងប្រទេសមួយដូចជាមានច្បាប់ញាតិញោមនៅក្នុងពុទ្ធសាសនាហៅថាវិន័យបើសិនជានៅក្រៅពុទ្ធសាសនានៅក្នុងប្រទេសឬអាណានិគមនាមួយនោះគេហៅថាច្បាប់ ខ្មែរយើងប្រែថាហៅថាច្បាប់បើអង់គ្លេសហៅថា law ឬក៏ rule ញោមចេះអត់ rule rule មិន rule game ទេណាញោម rule ហ្នឹងគឺ rule ច្បាប់ញោមអញ្ចឹង rule នឹងប្រែថាច្បាប់ ញាតិញោមច្បាប់ហើយបើពុទ្ធសាសនានិយាយថាវិន័យអញ្ចឹងនៅក្នុងប្រទេសណានីមួយ គឺមានច្បាប់มันមានប្រទេសណាមួយអត់មានច្បាប់ទេបើសិនបើប្រទេសនឹងអត់មានច្បាប់ទោះតែប្រទេសនឹងអត់មានមនុស្សតើតែប្រទេសណាអត់មានមនុស្សប្រទេសណាអត់មានមនុស្សញោមអញ្ចឹងប្រទេសនីមួយៗសុទ្ធតែមានមនុស្សសុទ្ធតែមានច្បាប់អញ្ចឹងមិនមិនបានគេបង្កើតច្បាប់មកមកតែពីមនុស្សហ្នឹងមិនទាន់យល់ដឹងញាតិញោម ដោយសារមនុស្សនឹងមិនទាន់យល់ច្បាស់នៅក្នុងជីវិតរស់នៅសពថ្ងៃចេះតែរស់នៅនឹងចេះតែចង់បានចេះតែលោភលន់មានមោអឺលោភៈទោសៈមោហៈនឹងគ្រប់សង្កត់អានឹងហើយទើបគេបញ្ញត្តិវិន័យនឹងច្បាប់មកអញ្ចឹងញាតិញោមចំពោះរបស់សัตว์ច្បាប់បើសិនជាច្បាប់ប្រទេសមានច្បាប់ព្រមតនច្បាប់រដ្ឋធម្មនុញ្ញច្បាប់អីនឹងផ្សេងផ្សេងគ្នាទៅតាមច្រើនណាញោមច្បាប់និយាយពីច្បាប់វិញច្រើនណា បើរៀនទៅច្រើនមែនតើតាមអាត្មាសិក្សាមកនឹងបានតិចតួចនឹងច្រើនណាស់ច្បាប់ អានឹងខនរាប់តិចតួចនឹងមិនដឹងប្រមាណទេហើយច្បាប់ ខ្មែរយើងបើយើងធ្វើខុសអាធ្វើខុសបើសិនជាភ្លាមភ្លាមគេហៅអីច្បាប់អីប្រមទ័នមែនអត់ញោមអញ្ចឹងបើវិន័យធ្វើខុសភ្លាមភ្លាមហៅឲ្យគេតនកម្មមិនញោមអាធ្វើខុសភ្លាមភ្លាមគេ ដេញភ្លាមភ្លាមគេចាប់សឹកភ្លាមភ្លាមនឹងអីគេបរាជិកអញ្ចឹងវិន័យនេះគឺទោសភ្លាមភ្លាមហ្នឹងគឺបរាជិកណាញោមបរាជិកហ្នឹងអាភ្លាមភ្លាមហ្នឹងទៅហើយតាខុសហ្នឹងគេអត់មានទុកញោមនៅវត្តទៀតទេគុណចាស់ព្រះអង្គគ្រូតាខុសអា4ហ្នឹងគេដេញហើយគេអត់ឲ្យនៅវត្តទេតែនៅផ្ទះទៅហើយ4ណាគេហើយ 4ហ្នឹងគឺមានបរាជិក4ញាតិញោមបរាជិក4វិន័យជាវិន័យវិន័យនេះមិនមែនជាវិន័យរបស់សាមណេរទេគឺជាវិន័យរបស់ភិក្ខុប៉ុន្តែអាត្មានិយាយមិនទាន់បានដល់កន្លែងឥឡូវរៀងបែកតិចតិចទៅដល់ដល់ណាញោមអញ្ចឹងវិន័យទី1គឺវិន័យអនាគរិយវិន័យគឺវិន័យញាតិញោមជាពុទ្ធបរិស័ទញាតិញោមរស់នៅសពថ្ងៃបើសិនជាអត់មានវិន័យទេរស់នៅនឹងគឺរញីរញ៉ាយញាតិញោមគ្រួសារមួយកដោយ សង្គមប្រទេសជាតិមួយក៏ដោយបើសិនជាអត់មានវិន័យទេរស់នៅនឹងគឺមិនរស់នៅជាសពតែញាតញោមវិន័យនេះគឺសំខាន់ណាស់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាវិនយោសាសនៈសមូលាងវិន័យគឺជាឫសគល់នៃព្រះពុទ្ធសាសនាញាតិញោមវិន័យនេះគឺជាឫសគល់ដែលយើងនឹងមិនអាចបំភ្លេចមិនអាចអីបានទេយើងមិនអាចបោះចោលបានទេបើសិនជាយើងអត់វិន័យទេពុទ្ធសាសនា ព្រះពុទ្ធសាសនានេះគឺมันអាចគង់វង្សថិតថេរបានទេអញ្ចឹងវិន័យញាតិញោមជាពុទ្ធបរិស័ទរស់នៅសពថ្ងៃបើសិនជាអត់មានវិន័យទេកូននឹងអញ្ញាអញ្ញាមិនដឹងស្អីឆ្អើករស់នៅនឹងមិនមានវិន័យគឺមិនអាចគ្រប់គ្រងគ្នាទៅវិញទៅមកបានទេអញ្ចឹងយើងទាល់តែរស់នៅសពថ្ងៃទាល់តែមានវិន័យឧទាហរណ៍ថា ដូចញាតិញោមគ្រួសារខ្លះគាត់ត្រូវហូបបាយបើសិនជាហូបម្ដងនេះម្ដងនោះអត់វិន័យឯមែនទេញោមម្ដង អាកូនហូបមុនទៅម៉ែក្រោយទៅណាមកមុនហូបមុនណាមកក្រោយហូបក្រោយទៅ គឺអញ្ញាអញ្ញាយបើសិនជាភ្ញៀវគេមកហ្នឹងបបាក់ខ្មាស់គេអញ្ចឹងយើងតើតែមានវិន័យគឺយើងហូបថានេះដាក់កំណត់ម៉ោងនេះថាម៉ោងនេះហូបជុំគ្នាដូចលោកអញ្ចឹងណាញោមម៉ោង7ព្រឹកឆាន់ម៉ោង11ថ្ងៃត្រង់ឆាន់អញ្ចឹងកំណត់ម៉ោងគ្នាញាតិញោមធ្វើប្រសាទក៏អញ្ចឹងដែរថាកំណត់ម៉ោងនេះត្រូវហូបបាយទាំងអស់គ្នាពិសាបាយទាំងអស់គ្នា បានយើងទៅនឹងវិន័យគេមើលឃើញទៅនឹងថាអូគ្រួសារនេះមានវិន័យមានវិន័យទៅល្អមើលទៅគួរជាទីជ្រះថ្លាមើលទៅគួរជាទីពេញចិត្តរបស់ញាតិចិត្តខាងបើសិនជាយើងអត់វិន័យទេចេះតែតពីតពីទៅមកហ្នឹងគឺអត់ទេមើលអត់យល់ទេអញ្ចឹងនឹងវិន័យញាតិញោមហើយញាតិញោមវិន័យហ្នឹងគឺ បើសិនជាវិន័យបញ្ញត្តិព្រះសម្មាសម្ពុទ្ធបញ្ញត្តិមកគឺឲ្យយើងញាតញោមនឹងកាន់សិល5ឬក៏សិល8បើសិនជាញោមញាតញោមរក្សាបានចេះតែជាប់មាត់ញោមអាមាត់នឹងកាន់តែញាប់កាន់តែជាប់អាត្មាខំរងថ្ងៃខំស្ដាប់លោកគ្រូថាទេមិនឲ្យដូចលោកញោមអត់ដូចមនុស្សយើងម្នាក់ម្នាក់អត់អាចទៅតាមគេបានទេណាអាត្មាខំថារងថ្ងៃខំធ្វើមិនឲ្យដូចលោកទេមិនឲ្យដូចលោកឲ្យប្រុសដូចលោកអត់បានញោម ខំរៀនណាខំថានិយាយមិននិយាយនិយាយខំឲ្យលឿនដូចលោកជាប់មាត់លឿនលឿនជាប់មាត់ញោមធ្វើម៉េចនឹងធ្វើម៉េចឲ្យបានដូចប្រហែលមិនបានដូចទេជាតិនឹងអញ្ចឹងវិន័យញាតិញោមជាពុទ្ធបរិស័ទហ្នឹងគឺ មានសិល5និងសិល8ឧបាសកឧបាសិកាហ្នឹងគាត់កាន់បានក៏កាន់កាន់មិនបានអត់ហើយនឹងរឿងញោមទេទៀតអាកដាតអណ្ដាតហ្នឹងកលាស់អត់ទាន់ហ្មងញោម អាអណ្ដាតអាត្មាហ្នឹងក្បត់ចិត្តតាក្បត់ចិត្តហ្មងអត់ដែលឲ្យតែនិយាយថាសំបីឈ្មោះខ្លួនឯងយកការនិយាយខុសហើយណាញោមកលោះអត់ទាន់អាហ្នឹងមិនដឹងថាធ្វើម៉េចទៅរកគ្រូណាឲ្យឲ្យនិយាយត្រូវញោមនិយាយទៅលេងតដិតដិតដិតដិតចឹងណាអញ្ចឹងអាត្មានិយាយពីវិន័យហ្នឹងគឺវិន័យរបស់ញាតិញោមហើយវិន័យមួយទៀតគឺអនាគតរយៈវិន័យគឺបានដល់វិន័យព្រះសង្ឃ ញាតិញោមជាពុទ្ធបរិស័ទទាំងអស់វិន័យដែលមិននៅគ្រប់គ្រងផ្ទះហ្នឹងគឺជា វិន័យរបស់សង្ឃមានភិក្ខុសាមណេរបើចំនួនព្រះ មានភិក្ខុភិក្ខុនីសាមណេរនិងសាមណេរីប៉ុន្តែឥឡូវគឺបាត់ហើយញាតិញោមលែងមានសាមណេរីលែងមានភិក្ខុនីហើយគឺមាន តែភិក្ខុនិង សាមណេរនៅសល់តែពីរនឹងទេអញ្ចឹងបើសាមណេរមាន វិន័យហ្នឹងមានសិក្ខាបទហ្នឹង30មានទនកម្ម10មានសណាងកៈ10ប៉ុន្តែបើពិខុមានសិក្ខាបទហ្នឹង227មានបរាជិក4សង្ឃេតិសេស13អនិយតៈ2និសកិយៈបាចិត្តនិសកិយៈចិត្ត30សតកៈបាចិត្តយៈនឹង92បរិទេសនីយៈ4សខយវត្ត75បូកនឹងអធិករណៈសមាធៈ7ផងត្រូវជា227 ដែលភិក្ខុនឹងត្រូវប្រតិបត្តិសពថ្ងៃញាតិញោមច្រើនណាពិបាកញោមហើយរងៃពិបាកណារត់ទៅវិញទេនេះញោមរងៃនឹងពុំក្អេក្អូលក្អេក្អូលរត់ទៅវិញហើយញោមអាពីមុនបួសទៅពេលអត់ទាន់បានរៀនចេះអត់ដឹងថាអូលោកបួសស្រួលហើយញោមអត់ទាន់ដឹងមកកាលពេលអត់ទាន់ ដឹងថាលោកបួសឆាន់ហើយសឹងឆាន់ហើយសឹងដល់តែបួសរៀងយូរបន្តិចសិក្សាធម៌វិន័យបានគ្រាន់បើបន្តិច ដឹងធម៌វិន័យញោមថាដឹងថាប្របាក់ប្រប៉ុណ្ណាញោមងាកបាបងាកទោសងាកបាបងាកទោសខន់តដើរជន់ស្មៅហ្នឹងក៏ទោសខន់តែស្ដោះទឹកមាត់លើស្មៅហ្នឹងក៏មានទោសញោមងាកទោសងាកទោសអញ្ចឹងអាត្មាថាអូរកទៅវិញនេះញោមដឹងប្រតិបត្តិបានប៉ុណ្ណាទៅញោមហើយបើងាកទោសងាកទោសពីមុនទៅបួសយើងអត់ដឹងហើយញោមដល់ពេលបួសជូមិនដឹងថាទោសបួសនឹងមិនដឹងថាទោសប្រមាណទេអញ្ចឹង វិន័យរបស់ភិក្ខុហ្នឹងគឺប្របាក់ប្រតិបត្តិណាស់ញាតិញោមប៉ុន្តែបើសិលញាតិញោមថាឆ្ងល់នេះសិលសិលសាមណេរមាន10ភិក្ខុមានតែ4ទេមិនបានសាមណេរហ្នឹងគោរពភិក្ខុបើភិក្ខុសិលតែ4ហ្នឹងប៉ុន្តែការអនុវត្តរបស់ភិក្ខុហ្នឹងគឺច្រើនជាងសាមណេរហើយញាតិញោមព្រះភិក្ខុភិក្ខុនេះឈ្មោះញាតិញោមភិក្ខុនេះបើប្រែតាមនេះទៅគឺប្រែថាអ្នកស្មោម ប្រែតែស្មោមញាតិញោមភិក្ខុហ្នឹងណាពាក្យភិក្ខុភិក្ខុហ្នឹងប្រែតែស្មោមស្គាល់ស្មោមអត់ញោមស្គាល់ស្មោមស្គាល់អ្នកសុំទានអត់ភិក្ខុហ្នឹងអ្នកសុំទានដែរញោមមិនតារាណា អ្នកសុំទានទេញោមអើយភិក្ខុហ្នឹងនោះរាល់ថ្ងៃដើរសុំគេនឹងអូត្រុកត្រុកនឹងឲ្យតែបានមរោះមរោះញោមលោកផឹកលោកផឹកមិនមែនលោកផឹកទេ លោកផឹកអញ្ចឹងភិក្ខុនឹងប្រែថាអ្នកសុំញាតិញោមអ្នកដើរសុំអ្នកដើរបិណ្ឌបាតហ្នឹងគឺភិក្ខុណាញោមអញ្ចឹងភិក្ខុនឹងប្រែថាអ្នកសុំអ្នកសុំជាអ្នកចិញ្ចឹមខ្លួននឹងដោយជាអ្នកជាអ្នកដើរសុំញាតិញោមរាល់ថ្ងៃហ្នឹងគឺភិក្ខុអាហ្នឹងគេហៅថាភិក្ខុជាអ្នកត្រត្រង់ជាសាមណៈញាតិញោមអញ្ចឹងភិក្ខុអញ្ចឹងវិន័យនៅ ក្នុងពុទ្ធសាសនានេះ គឺយើងសង្រួមទៅមានតែពីរហ្នឹងទេ គឺមានវិន័យញាតញោមនិងវិន័យរបស់ព្រះសង្ឃញោមទៅនៅពេញយូរហើយតែនៅដើនដើនដើនចាញ់ព្រះអង្គគ្រូនៅនៅសឹកខ្សែសិតសិតច្រើនញោមស្ដាប់រងថ្ងៃសិតច្រើនរឿងមញែកញោមហើយអាត្មាទៅនៅពេញអត់មញែកបងច្រើនច្រើនព្រះអង្គគ្រូវិញស្ដាប់ញោមចាំស្ដាប់រងថ្ងៃចាំមើលកូនច្រើនណាញោមអើយ អូនិយាយពីព្រោះផ្អាប់តិចញោមដែរបានផ្អាប់ទេសំដែងហ្នឹងសំដែងញោមសិតសំដែងឲ្យគេឃើញហ្នឹងអាត្មាវិញអត់ទេតាមណើធម្មជាតិមិនចឹងហើយញោមណាស្ដាប់បានប្រុសមិនប្រុសអត់ដឹងទេសំដែងតែតាមធម៌តាមការចេះចាំទេបើលោកគ្រូវិញសំដែងញោមនិយាយពីសំដែងច្រើនណាញោមញាតញោមនឹងពុតបោស័តនឹងកូនច្រើនច្រើនណាលុយច្រើនឆែសិតឆែញោម ស្រែស្រែមកសិតឆែសិតជ្រៅឆែជ្រៅនិយាយពីកាច់ធ្វើតាមធម្មតាដូចកណាមកដឹងបរោះមកព្រះអង្គគ្រូអត់ដែលបានថាឲ្យញុំអត់ដែលហ៊ានថាតថាហ្នឹងកាត់បច្ច័យលើហើយអញ្ចឹងថ្ងៃហ្នឹងបានឡើងក្រែម្ដងថាបន្តិចណាញោមអញ្ចឹងខ្ញុំកណាអត់សំដែងច្រើនទេព្រោះអីព្រះអង្គគ្រូនៅមួយព្រះអង្គទៀតហើយមួយព្រះអង្គទៀតហ្នឹងពីរកំពីម្នាក់ឯង ញោមអាត្មាតែមកកាពីហ្នឹងចាប់ហើយតែចាប់អង្គុយអើងហើយប្រហែលលែងបែកញើសហើយអញ្ចឹងខ្ញុំកណាចូលរួមសម្ដែង តែប៉ុណ្ណេះខ្វះខាតកន្លោះកន្លែងណា សូមព្រះមហារាជកាសពជួយបំពេញជួយបន្ថែមបើសិនជាខ្ញុំកណាសម្ដែងទៅមានការលើសលួសខ្វះខាតជួយបំពេញជួយបន្ថែមផងកណាសូមអនុមោទនាកណាសាធុសាធុអរគុណឧបល័យ លោកបានសម្ដែងហេចេថាតកូលនឹងដូចគ្នាមែនអាដាពេលពលាមបញ្ញត្តិដោយលោកគ្រូហង្កើតអក្យបញ្ញោប៉ុនខណិតអេអាត្មាណែចន្ទៈធម្មោប៉ុនសរិមហេតកូលតែមួយទៀតញោមបើនិយាយពីអសរទៅរីមរ៉េតទៅគ្នាទៅបងនេះហើយញោមអ្នកមុនរត់ដឹងតកូលរត់ដឹងម្លេះទៅសើបហើយក៏មិនហ្នឹងហើយ តកូលតមួយញោមតាមពិតទៅវាដើមនៅវត្តផ្សាងគេដែលញោមស្រុកកណើតញោមស្រីនៅស្រះកែវខាងបងវាខាងបងវត្តទីបណំដល់ឥឡូវហ្នឹងមកនៅនេះទៅនឹងរហូតដែរញោមអញ្ចឹងបានថាគេនៅផ្សារគេធ្លាប់និយាយអញ្ចឹងដល់យើងមកនៅនេះទម្រាំកាត់គេយូរដែរញោមហ្នឹងហើយហើយលោកថាហេតុអី បានជាគេបង្កើតច្បាប់ញោមដឹងហើយញោមនៅក្នុងស្រុកភូមិយើងទាំងអស់ហេតុអីបានគេបង្កើតច្បាប់ញោមហើយញោមត្រូវជាមេដាញោមគ្រូអាចារ្យហេតុអីបានគេបង្កើតច្បាប់នឹងឡើងណែបើសិនមិនមានច្បាប់នឹងទេណែមិនដឹងជាពិបាកយ៉ាងណាទេញោមប្រហែលមានច្បាប់ប៉ុណ្ណឹងហើយ មានម៉ែម៉ែខ្លះគាត់នៅតែពិបាកចោះបើសិនជាអត់ច្បាប់នឹងទៀតពិបាកយ៉ាងណាមែនមែនយំណែមានបង្កើតច្បាប់ហើយម៉ែហ្នឹងឪពុកហ្នឹងជាគ្រូដើមបង្រៀនកូនមុនគេឲ្យកូនដឹងខុសឲ្យកូនដឹងត្រូវឲ្យដឹងកូននឹងដឹងអាក្រក់កូននឹងដឹងល្អដឹងសដឹងខ្មៅដឹងទៀបដឹងខ្ពស់ដឹងយុះដឹងស័ក ដឹងតួនាទីថាជាកូនរបស់ម្ដាយចេះអញ្ចឹងបានពាក្យខ្មែរគេថាមិនយំគេថាហូបទឹកនឹកឃើញពិភពជ្រកក្រៅប្រលប់នឹកដល់អ្នកដាំបើដោះអ្នកណាមើលមុខចំណាំ ចាំសងគុណគាត់ហើយយើងប៉ិនប៉ិនហ្នឹងយើងរស់មកដោយដោយសារអ្នកណាយំមិនដោយសារម្ដាយ ម្ដាយនឹងយើងបើដោះគាត់ឲ្យយើងត្រូវមើលមុខហ្នឹងណាដើម្បីចំណាំដើម្បីរកពេលរកវេលាដើម្បីសងគុណគាត់ណែដូចថ្ងៃហ្នឹងអញ្ចឹងដោយសារយើងធំធាត់មានជីវិតរស់នៅ មានផ្ទះល្អមានដីល្អភរិយាល្អមានទ្រព្យសពបែបយ៉ាងទាំងអស់សិតតែម៉ែហើយនឹងពុកជាអ្នកផ្ដល់ឲ្យយើងគ្រប់គ្នាប៉ុន្តែមានកូនខ្លះក៏ថាងដាច់គុណ ម៉ែខ្ញុំមិនដឹងអាម៉េចឪខ្ញុំមិនដឹងអាម៉េចខ្ញុំការពីអ្នកដីប្រពន្ធសំបីតែដីមកជាអាមគាត់អត់ចែកលុយ1000 2000ក៏គាត់អត់ចែករាល់ថ្ងៃខ្ញុំបានម៉ូតូជិះហ្នឹងឯងដោយសារតែខ្ញុំឯប្រពន្ធខ្ញុំហ្នឹងប្រឹងប្រែងធ្វើរោងចក្រមិនសមបានទិញម៉ូតូមួយជិះហើយផ្ទះល្អដែលខ្ញុំនៅហ្នឹងណាដឹកគុណ ខ្ញុំកូណានឹងខ្ចីលុយអង្ការធ្វើផ្ទះប្រឹងធ្វើរោងចក្រដើម្បីយកលុយនឹងបង់គេម៉ែខ្ញុំឪខ្ញុំគ្មានចែកមកចិញ្អាមមានកូនខ្លះពោលអញ្ចឹងណាយើងហើយយើងនឹងមានអញ្ចឹងហ៎មានអត់ប៉ុន្តែយើងត្រឡប់ថយក្រោយ សួរថាដៃពីរហ្នឹងអ្នកណាឲ្យយើងញោមមាត់ហ្នឹងអ្នកណាឲ្យយើង តិចដឹងដែលឲ្យអ្នកណាឲ្យយើងភ្នែកអ្នកណាឲ្យយើង ជើងអ្នកណាឲ្យសិតតម៉ែឲ្យឪនឹងអ្នកដល់ឲ្យ បើសិនអត់មានម្ដាយអត់មានឪពុកតើមានកូនប្រុសស្រីនឹងពីណាមកញោមក៏អត់មានទេដោយសារម៉ែឪនឹងចែកឲ្យដៃក៏ម៉ែចែកឲ្យឪចែកឲ្យ ជើងកុមារចែកឲ្យឪចែកឲ្យភ្នែកកុមារចែកឲ្យឪចែកឲ្យតិចម៉ែចែកឲ្យឪចែកឲ្យសក់ម៉ែចែកឲ្យឪចែកឲ្យស្បែកម៉ែចែកឲ្យឪចែកឲ្យឆ្អឹង363កំណាត់ម៉ែចែកឲ្យឪចែកឲ្យឃើញទេញោមមានរបស់យើងពីណាមកសិតតបានពីម៉ែ បានពីឪដល់តែពេលមានក្រុមគ្រួសាររៀងរកបានតែបន្ទួចថាម៉ែអត់កើតម៉ែអត់ល្អតែបើសិនម៉ែអត់ល្អគ្មានចំយើងបានប្រប៉ុណ្ណឹងទេ មែនមែនយើងគ្រប់គ្នាអញ្ចឹងបានគេបង្កើតច្បាប់ហ្នឹងហ្នឹងដោយសារអីគេបង្កើតច្បាប់ហើយ គេ បង្កើតយើងហ្នឹងឲ្យមានមាត់តែមួយ ផងញោមហើយចង់បើសិនតែញោមញោមម្នាក់ម្នាក់មាត់ពីរមិនដឹងអ្មេចទេញោម ណាយោគ្រាន់តែមាត់មួយប៉ុណ្ណឹងហើយយើងកំឡុងយើងម្នាក់ម្នាក់បើមាត់ពីរវិញដឹងមិនទេយើងហ្នឹងពិបាកណាស់យើងហើយចឹងបានដែរគេបង្កើតច្បាប់ដោយសារអីដោយសារតែសម្បូរមនុស្សហ្នឹងធ្វើខុសយ៉ាងណាមិញពុទ្ធសាសនាបានគេកើតកើតនៅវិន័យហ្នឹង ដោយសារសម័យពុទ្ធកាលហ្នឹងមានពិខុសហ្នឹងបួសក្នុងបសាសនាហើយទៅសែបមេទុនធម៌ជាមួយនាងពុបរាទូជាការជាប្រពន្ធអំពីដែរញោមដល់ពេលលោកមកបួសអញ្ចឹងលោកមានប្រពន្ធដល់ពេលមានប្រពន្ធអញ្ចឹងធម្មតាអ្នកមានប្រពន្ធណាញោមហ្នឹងហើយអ្នកឃើញប្រពន្ធទៅផ្ទះអញ្ចឹងទៅដល់ពេលអញ្ចឹងទៅវាលឺដល់ព្រះហ្នឹងបានព្រះអង្គហ្នឹងបញ្ញត្តិវិន័យនឹងឡើង បើសិនភិក្ខុណាសែបមេឃុណធម៌ភិក្ខុនោះត្រូវអបັດបរាជិកបើភិក្ខុណាអួតគុណពិសេសដែលមិនមាននៅក្នុងខ្លួនវិខោនោះត្រូវអបັດបរាជិកបើសិនវិខោណាខ្លែងហេតុសម្រាប់មនុស្សត្រូវអបັດបរាជិកឃើញទេញោមបើវិខោណា ទៅកាន់យកទ្រព្យសម្បត្តិអ្នកដតីចាប់ពី5មាសឡើងទៅវិខោនោះត្រូវអបັດបរាជិកឃើញទេ អញ្ចឹងបានគេបញ្ញត្តិវិន័យហ្នឹងណាប៉ុន្តែយោមញាតចពុតបរិស័ទបានគេបង្កើតច្បាប់ហ្នឹងដោយសារអីដោយសារមនុស្សយើងហ្នឹងវាធ្វើខុសច្រើនពេកមែនមែនយោយេមិនអោយហាម5យើងមិនអោយជុកគ្រឿងញៀន ហាមយើងមិនឲ្យសែកគ្រឿងសវឹងហាមយើងមិនឲ្យចាប់ប្រពន្ធកូនអ្នកដតីហាមយើងមិនឲ្យលួចទ្រព្យអ្នកដតីហាមយើងមិនឲ្យកេងប្របាញ់ទ្រព្យអ្នកដតីប៉ុន្តែយើងក៏អត់ស្ដាប់មែនមែនយល់កាលណាដែលយើងអត់ស្ដាប់ដឹងហើយបើគឺចាប់បានត្រូវទោសព្រមមិនទាន់ត្រូវទោសមៀបហាពុនវិន័យទ្រព្យសម្បត្តិផ្សេងផ្សេងឬជាប់ពន្ធនាគារចាប់ពី6ឆ្នាំអីឡើងទៅ ឃើញទេញោមអញ្ចឹងគេបង្កើតច្បាប់ប៉ុណ្ណឹងនៅតែយើងធ្វើខុសបើសិនជាអត់មានច្បាប់ទៀតញោមអើយពិសេសញោមញោមម៉ែម៉ែមិនដឹងយ៉ាងណាទេញោមមែនមែនញោមឥឡូវហ្នឹងកន្លែងគេសបោគេសបាយក្បែរក្បែរហ្នឹងសឹងតែជុំមកទៅហើយណាញោមសំបីអាក្នុងព្រៃធ្លាប់តែតមើគោអត់មានអីសោះឥឡូវក្នុងព្រៃដាក់ទៅតែតែមលុបចាំមលុបលងៀងមលុបកលាញ់គ្រប់កន្លែងអស់ហើយហ្នឹង ហើយចង់ម៉ែម៉ែដីកើតຕົកមែនទេញោមហើយចឹងបាននេះទេបង្កើតច្បាប់គេបង្កើតវិន័យមក អំពីមនុស្សដឹងវាចេះធ្វើខុសពេកបានតែគេបង្កើតវិន័យដោយសារពិខុនឹងឯងមាន ការប្រព្រឹត្តខុសហើយពិខុនឹងឯងគឺមក អំពីតកោលផ្សេងផ្សេងគ្នាអ្នកខ្លះមកអំពីតកោសេដ្ឋីអ្នកខ្លះមកអំពីតកោកហបដីអ្នកខ្លះមកអំពីតកោអ្នក ក្រីក្រហើយចឹងដូចញោមញាតពុតបរិស័ទកូនតមពុះ5អ្នកបបាក់ទូលមានពិបាកបដៅហើយចឹងដូចកាត់ណាខាងចាស់ខាងកើតអីលេង20អង្គខ្លាយអីញោមហើយញោមយកទៅបួសយកទៅផ្ញើលោកមិនដឹងប្រវត្តិនឹងមិនអាម៉ាទេញោមនឹងមិនដឹងម៉ែធ្លាប់យំប្រមាណដងឥឡូវនឹងមានឲ្យលោកគ្រូខាងកើតនឹងជួយយំតែញោមបណ្ដៅកើតតឹងទ្រុងបិទហួយតឹងពុកអេអេដែរឃើញទេញោម វាអញ្ចឹងណាញោមញាតពុទ្ធបរិស័ទនឹងគេបង្កើតបណ្ដៃនេះដើម្បីតម្រូវកាយដើម្បីតម្រង់វាចាយើងឲ្យមានរបៀបល្អឲ្យមានសណ្ដាប់ធ្នាប់ល្អរៀបរយល្អឲ្យមានសណ្ដាប់ធ្នាប់ល្អគួរជាទីពេញចិត្តគួរជាទីជ្រះថ្លានិងលោកឲ្យឈ្មោះថាវិន័យញោមឥឡូវមិនបាច់ចាំនិយាយអីច្រើនទេឥឡូវគ្រាន់តែចេះញោមបើសិនជាកូនញោមហ្នឹងទៅធ្វើរោងចក្រ ពីមុនមកសាក់ខ្មៅក្រាប់ដូចញោមនៅមកចឹងដល់តែពេលកូននឹងចម្រាក់ចូលឆ្នាំហ្នឹងស្រាប់តែមកវិញមកជាហៀងក្រហមមកជាកាហៀងសអាកអាខាងអាកដានហ្នឹងឆ្លាតកភេមអាចុងសាក់ហ្នឹងរៀងតុងដៃដល់ពេលមកក្រោមវិញពីជាកេះមកមកជាអាម ញោមអាហ្នឹងយកថាកូនមានវិន័យឬកូនអត់វិន័យហើយញោមកូនវាមានវិន័យឬកូនអត់វិន័យបើមកដល់ក៏ងៃមិនដឹងកាត់ទៅឯណាទេហងណាញោមនេះគាត់និយាយពាក្យម៉ែម៉ែមុននេះម៉ែឥឡូវអត់និយាយពាក្យហ្នឹងឯងគាត់ពិបាកចិត្តវាអស់កលឹកអីទូលមានកូនណាញោមអ្នកណាណែនាំកូនឲ្យកូនធ្វើអីចឹង អត់មានអ្នកណានាំទេដោយសែងមកអំពីចិត្តហ្នឹងឯងវាចង់ល្អមកពីចិត្តហ្នឹងវាចង់លយមែនមែនយងឃើញតារាកូរ៉េគេចេញខ្វាច់មកម៉ូដែលគេល្អល្អយងឃើញព្រោះឯងនៅតែត្រឹមត្រូវពេកថ្ងៃណាដាច់ណាយងអើយងបើត្រឹមត្រូវពេកថ្ងៃណាដាច់ណាយងអាត្មាស្រីក៏អញ្ចឹងដែរយងនឹងឲ្យលះដាច់ដែរ ម៉ែមិនទាន់ម៉ែទៅបានហូបជ្រូកខ្វៃអីណាញោមនៅតែឯងត្រឹមត្រូវ នៅតែក្នុងផ្ទះណាមើលឃើញអញ្ចឹងបានក៏ចេះទុំចេកហូសអស់ទៅណែឥឡូវហើយទៅអញ្ចឹងបានអូយម៉ែអើយបើសិនតែខ្ញុំត្រឹមត្រូវពេកគ្មាននរណាយកខ្ញុំទេ ណាញោមម្ល៉េះហើយចឹងខ្លះទៅវលហាស់ដាច់ប៉ុន្តែយើងកុំភ្លេចប្របីនេះខ្មែរយើងផងញោមនឹងហើយយើងមានពេលមានឱកាសអីយើងអើអាដៅនេះអាដៅប៉ុនអាដៅទៀនអីចឹងយើងឲ្យសំរុំឲ្យសំ ជាកូនប្រុសចំជាកូនស្រីអ្នកកាន់នៃពុទ្ធសាសនាការណាមមានវិន័យហើយកូនប្រុសស្រីទាំងអស់ញោមញាត រមែងបាននៅសេចក្តីសុខគ្រប់នេះអនុមោទនី នេះខ្ញុំបណ្ណាប្រពេញលៃដោយសង្ខេបប៉ុណ្ណេះប៉ុណ្ណឹងចាស់វិន័យយើងសន្មត់ចប់មុនបញ្ចប់បាកភៈរយតពនិកថេទាំង4ព្រះអង្គថ្វាត់ជីរាយនៅបត់ប្រាសវិន័យឲ្យរលាក់រលែងចែកសម្លេងគ្រប់ព្រះអង្គទៅវងណាតែចាប់នៅការអានត្រៃនេះទៅគឺ តម្រូវទៅលើព្រះអនន្តជំនាញពុទ្ធបរិស័ទចឹងនៅក្នុងឱកាសពេលវេលានេះគឺខ្ញុំកណ្ដាអត់មានសាកសួរដេញដោលហើយឲ្យបានវែងឆ្ងាយទេឃើញថាម៉ោងចូល77ឥឡូវនៃក្នុងឱកាសហ្នឹងគឺ